កែវភ្នែករបស់ Sky បែបនោះខ្ញុំដឹងច្បាស់ណាស់ថាអារម្មណ៍នាងកាលពីប្រហែលឆ្នាំមុនរហូតមកដល់ពេលនេះมันបានប្រែប្រួលនោះទេ តែខ្ញុំខ្ញុំគួរធ្វើយ៉ាងណាជាមួយនាង នាងនៅតែរងចាំចម្លើយពីខ្ញុំទៀតមែនទេតែម្នាក់ឯងគេមិនខ្វល់ពីការលះបង់ ឬខ្ញុំល្ងងឆោតតែម្នាក់ឯងគេពិតជាគ្មានអ្នកណាពិតមែនណោះពិភពលោកទាំងមូលរបស់ខ្ញុំនឹងស្រស់ស្អាតនៅពេលដែលមាន Sky ខ្ញុំលះបង់ហេតុអីខ្ញុំជាមនុស្សដំបងរបស់ Sky មិនបាន Sky មិនមានអ្នកណាហេតុអីទៅរឿងក្លេមិនត្រូវការមានហេតុផលតែត្រូវការធ្វើតាមបេះដូងខ្ញុំមិនមានអ្នកណាមិនមែនដោយសារតែគ្មានអ្នកណាត្រូវការខ្ញុំនោះទេ តែខ្ញុំត្រូវការរៀបឲ្យខ្ញុំសុំទោសដែលខ្ញុំមិនបាន ប្រាប់ Sky តាំងពីដំបូងឥឡូវ Sky បានដឹងហើយថាខ្ញុំមានប្រពន្ធតែលោកនេះខ្ញុំសុំចិត្តធ្វើល្ងង13ឆ្លាតខ្ញុំមិនអាចគ្រប់ត្រឹមនេះបានទេកុំធ្វើឲ្យខ្លួនឯងអត់ជំនាញអី Sky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 កាប់មកប៉ាកាប់មកអូនអុយខ្លាំងណាស់មកគួយគួយគួយគួយបើមានអី surprise អូនទេណែគេហើយកាមឡងឡងមិនចង់បានទេចង់បានអីកំមកសិកំមកទៅអីគេចង់បានកាត់ស្លាអេចង់គេរៀបការ ខ្ញុំស្អែកឥឡូវបងហៅអូមកធ្វើកម្មវិធីនឹងវានឹងវាចាទេបាទពីគេគួយសៀសៀមគួយអង្គុយដល់ហ្នឹងចូលកម្មវិធីសិនណាជ្រាបសួរមកបងប្អូនទាំងអស់គ្នានេះខ្ញុំនីតានិងខ្ញុំជូលីចាជួបខ្ញុំទាំងពីរនៅក្នុងការសម្ភាស Q&A របស់ Elsa Slavi យេខ្ញុំហៅបងឯងមកបងឯងដឹងឯងនឹងមានអីអត់ ឆ្ងល់ឆ្ងល់យូរហើយហេអ៊ីតាណាបានហៅបងមកនេះអ៊ីគាត់វល់ខ្ញុំអត់ចង់ហៅម៉ៃមកទេប៉ុន្តែគ្រាន់តែថាថ្ងៃហ្នឹងរ៉ាក់គេទៅយូរយើងគូផុសទឹកដុំកុំកង់មកផងនោះបាទឥឡូវចង់ជួបវត្តចង់ជួបវត្តព្រះបងអត់ចាំមើលចាំមើលតោះជើងតារាចាំយូរទាំងពីររូបណែផងអូអូខេយ៉ា ខ្លួនឯងចូលចូលចូលមកអីមកអីគេទៅសួរបងទៅសួរអឺកញ្ញាឬក៏អូអធិស្ឋានអូខ្ញុំច្រឡំអធិស្ឋានផងព្រោះយើងជាសុភាពបរោះណាបងណាអធិស្ឋានម្ដងទៀតសួរម្ដងទៀតកញ្ញាអូសំទោសកញ្ញាបាទឃើញទេខ្ញុំអត់ទេលោកលោកលោកហ្នឹងហើយលោកច្រឡំអញ្ជើញណែនាំខ្លួនទៅនិកជន បាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងគ្នាខ្ញុំបាទឈ្មោះឡាវបញ្ញាដែលជាតួអង្គសម្ដែងនៅក្នុងរឿងស្នេហាល្ងងបោកល្ងងឈ្មោះអីអូខ្ញុំទោះខ្ញុំភ្លេចប្រាប់អឺខ្ញុំបាទជាតួអង្គឈ្មោះរាជនៅក្នុងរឿងស្នេហាល្ងងបោកល្ងងបាទចាជម្រាបសួរពុកម៉ែបងប្អូនទាំងគ្នានាងខ្ញុំហ្វាហ្វាជាតួអង្គនៅក្នុងរឿងស្នេហាល្ងងបោកល្ងង ដែលមានឈ្មោះថា Sky សតួឯងហ្នឹងណា ហ្នឹងមើលទៅរកសំណួរមកអឺឥឡូវខ្ញុំចង់សុំសួរបងទាំងពីរថាបងទាំងពីរធ្លាប់ស្គាល់គ្នាពីមុនមកអត់ឬមួយក៏ធ្លាប់សម្ដែងរឿងមួយគ្នាពីមុនមកអត់ទៅដែរហ្មងលើកទី1លើកទី1នេះនេះនេះជារឿងលើកទី1ដែលខ្ញុំបានសម្ដែងចាប់ដៃគ្នាសម្ដែងជាមួយគ្នាបាទនេះបើនិយាយពីឲ្យស្នេហាគេហៅ first love តែស្នេហាគ្រាន់តែជួបគ្នារបៀបថានិស័យថតរឿងមួយគ្នាសម្ដែងមួយគ្នាចា អារម្មណ៍មិនដែរពេលអត់ដែរធ្វើការមួយគ្នាហើយមកធ្វើការមួយគ្នាអញ្ចឹងអឺមានអារម្មណ៍ថាប្លែកហើយក៏សប្បាយចិត្តដែលបានស្គាល់មនុស្សថ្មីថ្មីល្អល្អមនុស្សថ្មីថ្មីថ្មីយ៉ាងម៉េចអូខេបាទសំខាន់គេនៅខាងនេះណាបាទអូខេបើសម្រាប់ខ្ញុំវិញសប្បាយចិត្តហើយក៏ អញមិនថាយើងកាន់តែមានបទពិសោធន៍ថ្មីថ្មីចែកលេខទៅវិញទៅមកចាដែលថាតា បងបងសំដែងនិយាយទៅសិល្បករសិល្បករនេះទាំងអស់គ្នាគឺគាត់មានទេពកោសល្យខុសគ្នាអញ្ចឹងមិនអញ្ចឹងបងណោះអញ្ចឹងសម្រាប់គាត់គាត់មានទេពកោសល្យផ្សេងខ្ញុំទេពកោសល្យផ្សេងអញ្ចឹងនៅពេលដែលខ្ញុំបានថតមួយគាត់ពួកយើងក៏ចែកលេខគ្នាទៅវិញទៅមកព្រៀនគ្នាទៅវិញទៅមកចឹងឲ្យខ្វះខាតគ្នាទៅវិញទៅមកចឹងទៅចាគេគេក៏ស៊ីទៅបាត់ណាអឺ រួយគេចង់សួរអឺខ្ញុំចង់សួរបងទាំងពីរថាបងទាំងពីរអឺមានអារម្មណ៍មិនដែរពេលបានសម្ដែងរឿងបែបហ្នឹងអឺចំពោះខ្ញុំបាន មានអារម្មណ៍ថាវាអឺវាជារឿងលើកដំបូងដែលខ្ញុំថតរឿងបែបអឺស្នេហារ៉ូមែនទិកបែបសិចស៊ីអញ្ចឹងហ្នឹងហើយវាមានអារម្មណ៍ប្លែកព្រោះពីមុនខ្ញុំធ្លាប់ថតបែបជាតួអឺមើងម៉ាត់ម៉ត់ចត់អត់សូវនិយាយស្ដីច្រើនហ្នឹង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 អាចសួរគាត់បានគេអៀននេះអូខេសម្រាប់ខ្ញុំវិញនៅក្នុងរឿងនេះដែរគឺអាចអញ្ញាមិនថាពីមុនមកបងប្អូនប្រហែលជាធ្លាប់ស្គាល់នាងខ្ញុំហីគឺនាងខ្ញុំតែងតែដើរតួរបៀបបែប sexy អើយរបៀបចេញមកឃើញគាត់បានអីចឹងទៅយករបស់គេអញ្ចឹងទៅយកគាត់ចឹងមកអូខេប៉ុន្តែលើកនេះវិញគឺពិសេសខ្លាំងជាងពីមុនទៀត អើយអត់អត់ឆ្នះអត់ស៊ីស៊ីអីទេប៉ុន្តែគឺជានារីម្នាក់ដែលជោគជ័យគ្រប់សពបែបយ៉ាងទាំងសម្រស់ក៏បានចំណេះដឹងក៏បានគ្រួសារក៏ចេញមកអ្នកមានចុះម្ចាស់រីសតប៉ុណ្ណាណីអត់មានទៀតប៉ុណ្ណឹងហើយមានអីទៀតចូលថាស្អាតទាំងកាយជោគជ័យទាំងការងារប៉ុន្តែមកអភ័ព្វព្រឹស្នេហាណោះហើយនៅក្នុងឈុតឆាកទាំងអស់ហ្នឹងគឺវាយ៉ាវា ខ្លាំងមែនតើហ្មងអត់ដែរធ្វើពីមុនមកហើយមានឈុតខ្លះរោរាលឈុតខ្លះយ៉ាអាចមិនថាឃើញ ផ្លាតអំពើទាំងអស់ដាច់អត់ទេបាំងទេពេលថតដល់គាត់ណាវាពិបាកដែរដំបងដំបងរៀងធ្វើចិត្តដែរហ្នឹងណាតែតែពេញចិត្តសบายចិត្តនឹងសម្ដែងដោយសារតែ យើងអត់ដែរសម្ដែងបែបអញ្ចឹងអញ្ចឹងឈុតឆាកបែបហ្នឹងអញ្ចឹងវាជាលើកទី1សម្រាប់ខ្ញុំតែខ្ញុំសប្បាយចិត្តនឹងធ្វើឲ្យសម្ដែងជាមួយនៅក្នុងរឿងហ្នឹងអញ្ចឹងណាបងប្អូនទាំងគ្នាចាគឺសប្បាយចិត្តខ្លាំងមែនទែនពិសេសរំភើបអូខេតោះយើងលក្ខណៈថាយើងពេញចិត្តបានយើងចាខ្ញុំកាយធ្វើឲ្យល្អចាបងសម្រាប់ខ្ញុំខ្ញុំអើយចង់សម្ដែងអ្វីដែលនិយាយអីមិនថាអ្វីដែលអត់ធ្លាប់សម្ដែងខ្ញុំចង់សម្ដែងឲ្យ ដឹងឲ្យស្គាល់ឲ្យបានបទពិសោធន៍កាន់តែច្រើនកាន់តែរីកចម្រើនសម្រាប់ខ្លួនឯងចាចាំបើពេលថតខ្ញុំតែប្រាប់បង director បងបងក្នុងការងារខ្ញុំខ្វះហាត់ថងណាបងប្រាប់ខ្ញុំម៉ែអត់អីទេខ្ញុំចង់ឲ្យខ្លួនឯងកាន់តែរីកចម្រើន ទៅរីកចម្រើនទៅកាន់តែអញ្ញាមិនថាជាតួអង្គតួសម្ដែងដែលពោពេញតើឲ្យទឹកកសលកាន់តែច្រើនណាច្រើនមុខមែនតើមកហើយមកនឹងដល់កាត់ដូចខ្ញុំដែរបាទ 자,깜찍하다.줄게요.깨고볼까,깨고싸.អើយបងអធិស្ឋានកម្មវិធីនឹងអ្នកបងឯងពីរនាក់អើបងបងអំស៊ីទាំងពីរនាក់មែនមិនចេះតែឲ្យភ្នែកគ្នាខ្ញុំរៀងអៀនដែរខ្ញុំ single លោពេលឃើញឲ្យភ្នែកគ្នារហូតគេយូមកទាំងគូអញ្ចឹងទីក៏មកទាំងគូដែរតែមកមកម៉ែអូនម៉ែលោកអូនខ្លះហីអ បងបែកលងទៅខ្លះហើយមកឃើញឯគ្នាមកយងអើទៅកំខាំងម៉ែនេះជួយសម្ដែងនៅក្នុងរឿងចាប់បែកក្រោយយើងកំដាស់យកពេកនៅរឿងច្រើនដែរហ្នឹងទៅទៅចាវិញខ្ញុំចង់សួរបងទាំងពីរថាបងទាំងពីរមានអារម្មណ៍មិនដែរពេលដែលរ៉េទ័រគាត់តាក់តងឲ្យបងទាំងពីរថតរឿងបែបហ្នឹងបង្ហាញអារម្មណ៍អូយគាត់និយាយបែដងឃ្លីបដាក់ដាក់មកនិយាយទៅគ្រាន់តែលើសំណួរបែបសំណួរបងសួរគឺខ្ញុំមានអារម្មណ៍បែដងដាក់ហ្មង ដោយសារពេលគាត់បងបងអើយព្រោះឃើញខុសចឹងហ៎ហ្នឹងហើយបងដែលទៅក៏តាក់ទងមកគាត់ថាគាត់បញ្ជាក់ថារឿងហ្នឹងរៀងមានភាពរោរៀលអីចឹងទៅហ្នឹងហើយពេលចឹងយើងរៀងសួរគាត់ច្រើនដែរមិនខ្លះយើងធ្វើបានអត់តែគាត់ក៏បានប្រាប់ដែរថារឿងធម្មតាអើយរោរៀលមិនក៏ដោយក៏វាថិតថិតនៅក្នុងការសម្ដែងវាថិតអញមិនថាមានដែនកំណត់ណាមិនចេះតែធ្វើធ្វើអើយទទួលយកបានទេយើងធ្វើបែបទទួលយកបាននឹងតែប៉ុណ្្នឹងឯងចឹងខ្ញុំក៏អូខេ ខ្ញុំចង់ធ្វើខ្ញុំចង់សម្ដែងខ្ញុំចង់បានអ្វីដែលថ្មីថ្មីចាចង់ទូផងអឺចំពោះខ្ញុំបានដូចគាត់និយាយអញ្ចឹងគឺដូចគ្នាមិនខាន់នោះហៅបងខាហៅអូនណាអូអូនបាទបាទសុំទោសអូយអូនណោខ្មៅមកខ្លួនឯងអូយបងទៅគាត់និយាយទៅអូន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 ទុកដាក់ដូចគ្នាចានិយាយទៅពេលថតខ្ញុំយកខ្ញុំយកពីគាត់និយាយតែខ្ញុំថាដូចគ្នាហ្មងទៅបាទអញ្ចឹងចូលសំណួរថ្មីអញ្ចឹងគេថាក្នុងសាច់រឿងហ្នឹងបងមានផលវិបាកអីខ្លះក្នុងសាច់រឿងហ្នឹងខ្ញុំនិយាយមុនណាអូ lady first រហូតអូខេអរេមុនដំបូងនេះខ្ញុំនិយាយមុនហ្នឹងអញ្ចឹងអូខេអូខេបងអឺសម្រាប់កំឡុងពេលថតហ្មង បើឈុតឆាប់ពិបាកយើងអញមិនថាយើងពិបាកសឹងគ្រប់ស៊ីនដែរដោយសារនៅក្នុងរឿងហ្នឹងគឺយើងមានឈុតឆាកដែលយើងអត់ដែលសំដែងពីមុនមកច្រើនវាថាដឹងដូចខ្ញុំប្រាប់ចឹងថារឿង sexy រោរៀលលេចរបៀបថាពាក់យោហ្នឹងឯងបងប្អូនឃើញឯងបងគេឃើញដែរចឹងអើយមុនដំបូងក៏សុំ director គាត់ប្រាប់ហ្នឹងឯងគាត់ជួយប្រាប់ចឹងថាធ្វើម៉េចធ្វើម៉េចមែនតើរឿងស្នេហាណាគេក៏ដឹងដែរប៉ុន្តែ យើងផ្លែកផ្លែកដែរហ្នឹងអូហើយចង់ថា director ធ្វើឲ្យមើលហ្មងណាអឺអត់ទេគាត់គ្រាន់តែជួយប្រាប់ថាធ្វើមិនមិនអីចឹងព្រោះគាត់ក៏ហ្នឹងឯងពេលខ្លះគាត់អត់ដែរជួយព្រឹងហ្នឹងឯងតែគាត់ដាច់ដឹងថាអូបែបណាបែបណាស្នេហាបែបណាបែបណាចឹងទៅគេធ្វើរបៀបណាអីចឹងទៅធ្វើកាយវិការឲ្យមើលហ្មងគាត់ក៏ប្រាប់តែឡើងថាយើងសម័យទៅឡើងថាអូតែទៅបាត់ផ្សោតខ្លាំងទៅអញ្ចឹងគាត់ជួយគាត់ជួយរបៀបថា ច្អល់បង្ហាញណែដល់ពេលយើងមានឱកាសនៅក្នុងខ្លួនទៅវាជា character យើងទៅបន្ថែមទៀតទៅវាកាន់តែអូខេ good mom ឆេបាទចំពោះខ្ញុំថាដូរទៀត no no អត់ទេអត់បាទវាវាអាចថាយ៉ាវាមានអឺដោយសារទី1ខ្ញុំដូចខ្ញុំនិយាយចឹងអត់ដែរបានសំដែងអឺលក្ខណៈ raw real បែបស្នេហាបែបអីឯងពីមុនខ្ញុំធ្លាប់តែសំដែងបែបវ័យគ្នាចេញមក strong man ចឹងណា ហើយមួយទៀតនៅក្នុងរឿងនេះខ្ញុំលក្ខណៈជាតួអង្គបែបអាចថាខូចមនុស្សខូចហើយបើថាធៀបពិតខ្ញុំអត់ខូចទេបាទចាអត់ចឹងទៅហើយកន្លែងខ្លះមានដូចជាអឺយើងអាចនិយាយថាថើបអោបអីចឹងទៅខ្ញុំអត់ដែរលេងចឹងឯងចឹងមានអារម្មណ៍ថាវាពេលខ្លះពិបាកតែដែរដែរមានសង្សារតែធ្លាប់ធ្លាប់តែយើងអត់ដែរទៅដល់ថ្នាក់អឺពុះកញ្ជ្រោលអីចឹងមិនមែននិយាយមែនទេខ្ញុំយកដល់ពុះកញ្ជ្រោលអីគេ មិនមករឿងហេតុទេមិនក៏ដឹងវាយលើហើយអត់ទេអាជួយតែតែអូយបងអើយបងខ្ញុំថាខ្ញុំអៀនហើយអៀនតែមើលឡើងដល់ចប់អរិបើពេលអរិអរិបងពេលមើលហ្នឹងហើយបងប្អូនពេលខ្ញុំមើលខ្ញុំអើយថតរឿងហ្នឹងគឺខ្ញុំមើលចេះខ្ញុំតាទូរស័ព្ទចឹងតែខ្ញុំបិទភ្នែកចេះអេខ្ញុំមើលចឹងខ្ញុំរៀងអៀនខ្លួនឯងដែរពេលមើលហ្នឹងរៀងមានអារម្មណ៍រៀង ក្តីខ្លួនដែរណានិយាយណាបងប្អូនទោះមិនក្តៅក៏វាគ្រាន់តែជាការសម្ដែងវាវាមិនប៉ាត់យើងធ្វើអីទេតិចតិចទេចាទៅសាច់រឿងគ្រប់យ៉ាងយើងសុទ្ធតែឆ្លុះបញ្ចាំងពីការអប់រំនិងទស្សនវិជ្ជាពិតរបស់សង្គមតែម្ដងបាទបាទអញ្ចឹងចូលសំណួរទៀតណាអូយសួររហូតនេះសុភ័យអត់លើលើលើសំណួរសួរភ័យហ្នឹងសំណួរដល់អឺចង់ដឹងថាអ្នកទាំងពីរតើអឺ ស៊ីនណាដែលយើងលេងទៅ ថាចូលអារម្មណ៍ហើយស្រឡាញ់ដក់ជាប់ នៅក្នុងអារម្មណ៍ហ្មងណាស៊ីនណាដែរអឺចំពោះខ្ញុំខ្ញុំស្រឡាញ់ជាងគេស៊ីននៅ នៅនៅប្លង់នៅលើភ្នំឃើញមានទេសភាពហើយខ្ញុំជិះម៉ូតូជាមួយគាត់មានអារម្មណ៍ថាវាវាទី1ខ្យល់អាកាសវាបរិសុទ្ធវាវាប្លង់នឹងស្អាតជួយគេចង់នេះមែនមែនដែរជាធ្លាប់ជិះ អូយថតជីទៀតតែខានយូរទៅពេលអញ្ចឹងបានជីអូខានយូរជីមួយទូស្រីអញ្ចឹងទៅក៏មានអារម្មណ៍ថាវាប្លែកវាប្លែកហើយហ្នឹងហើយចាប់ហើយនឹងចាប់ណែប៉ុណ្ណាតោះទូស្រីស៊ីណាដែរសម្រាប់ស៊ីនដែលខ្ញុំគិតថាអឺខ្ញុំស្រឡាញ់ខ្លាំងហើយនិយាយទៅរំភើបចិត្តខ្លាំងហើយមានអារម្មណ៍វាវាជារឿងជីវិតពិតណា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 អត់និយាយវិញហ្មងអត់ជុំទេតតអត់ទេនិយាយលេងហីហ្នឹងហីអយសម្រាប់កន្លែងស៊ីនហ្នឹងគឺខ្ញុំមានអារម្មណ៍ថាប្រហែលជាត្រូវសាច់រឿងបងបងហ្នឹងឯងវាជារឿងប៉ិតនៅក្នុងសង្គមយើងអើយមែនតើប្រហែលជាអត់មានកំហុសទេសម្រាប់មនុស្សស្រីខ្លះដែលគាត់ជួបរឿងដូចខ្ញុំនៅក្នុងរឿងហ្នឹងដោយសារតែខ្ញុំគិតថាអើយយើងធ្វើដើម្បីក្តីស្រឡាញ់ហើយយើងគេអត់យកដល់ថាគេមានប្រពន្ធទេយកអត់ដឹងហ្មងតែយើងស្រឡាញ់គេវា first love យើងហ៎ ស្នេហាដំបូងរបស់យើងជិញស្រឡាញ់គេខ្លាំងរហូតដល់ដឹងអាទីនោះយើងយើងអត់ដឹងឲ្យគេមានប្រពន្ធទេតែយើងដឹងឲ្យគេមានប្រពន្ធហើយយើងទទួលយកបានទៀតចឹងខ្ញុំមានអារម្មណ៍ថាហត់ខ្លាំងជួយចាប់មែនតើហ្មងជួយខ្លាំងមែនតើហ្មងយល់អត់មានអារម្មណ៍ថាអូខ្លួនឯងអត់ដឹងថាត្រូវវាយខ្លួនឯងមិនចាវាឈឺមែនតើណានឹងឲ្យខ្ញុំស្រឡាញ់ថ្មងគេយកប្រពន្ធគេមកយកប្តីគេទៅវិញខ្ញុំយំខ្ញុំងាប់នឹងឯងតែនឹងខ្លាំងមែនតើវាឈឺខ្លាំងឈឺខ្លាំងចាចាហើយចឹងដល់នេះខ្ញុំសួរម្ដងហើយចុះបង ទាំងពីរស៊ីនណាដែលពិបាកជាងគេក្នុងរឿងស៊ីនណាដែលពិបាកជាងគេក្នុងរឿងចាំតិចខ្ញុំសុំរត់នឹងតិចហ្នឹងហើយណាទៀតព្រោះឥឡូវខ្ញុំនិយាយមុនហ្មងចឹងកុំឲ្យបងអូខេអូខេហ្នឹងហើយអើយសម្រាប់មនុស្សស្រីយើងត្រូវមុនហ្នឹងទៅល្អហើយយើងក៏អធិភាពយើងឆែសម្រាប់ខ្ញុំរៀងពិបាកជាងគេទីក្នុងបន្ទប់ទឹកអូនិយាយទៅវាទៅអើយនិយាយទៅ មែនតើទៅបងប្អូនថាយាយបានទស្សនាក៏ដឹងហើយថាក្នុងក្រុមស៊ីនទាំងអស់សិតតែខ្លាំងទាំងអស់ប៉ុន្តែអើអើខាងខាង director គាត់មានតិចនិចក្នុងការថតទេវាមិនមែនអីទៅសិតស្នាអីពេកទេតែនៅក្នុងបន្ទប់ទឹកហ្នឹងគឺវារឿងនេះដែរវារឿងសិតស្នាខ្លាំងហើយត្រូវមានយើមានលើកជើងលើកអីចឹងវារឿងពិបាកដែរខ្ញុំបាក់មែនតើខ្ញុំមុននឹងថតហ្នឹងបងប្អូនដឹងយល់អត់យល់អារម្មណ៍ខ្ញុំទេតែខ្ញុំយល់អារម្មណ៍ខ្លួនឯងពេលខ្លះដើម្បីដើម្បីកាំងងារដែលយើងស្រឡាញ់ អៀនណាអៀនខ្លួនឯងបងប្អូនអៀនខ្លួនឯងខ្លាំងហ្មងអ៊ូដូចមានអារម្មណ៍ថាអើយគេឃើញគ្រប់សពគ្រប់បែបយ៉ាងហ្នឹងតែ is okay អត់អីទេហ្នឹងឯងតែប៉ុណ្្នឹងឯងទៅយើងបច្ចេកទេសថតបាទតែនោះរៀងប៉ះមែនតើអីចឹងណារៀងគេគឺទៅបលហ្នឹងយល់អៀនអៀនខ្លួនឯងទៅមើលម្ដងម្ដងតែសារទោះស្រីគេថាគាត់ក្លាហានអញ្ចឹងណាអឺពីម៉ាស៊ីនទៅម៉ាស៊ីនឃើញថាអឺ ខ្លាំងទៅកាន់តែខ្លាំងទៅខ្លាំងទៅប៉ុន្តែតួស្រីគឺគាត់ធ្វើបានទាំងអស់ហ្មងខ្ញុំសំខាន់តិចនៅក្នុងរឿងហ្នឹងអ្វីដែលខ្ញុំអាណិតតួស្រីជាងគេគឺគាត់យំសឹងថាតាំងពីព្រឹករហូតដល់ល្ងាចគឺគាត់សឹងថាយំយំគ្រប់ស៊ីនហ្មងទៅពេលអញ្ចឹងខ្ញុំមានអារម្មណ៍ថាខ្ញុំចង់អាណិតគាត់មែនទែនអញ្ចឹងមកមិនកុហកគេទៅអីចឹងអឺអត់មានចេតនាតែដោយសារយើងចុះណែប្រពន្ធអត់យំម៉ែអីអ្ហ៎ Là cái nó hướng Thua nó không hướng Thua tha xin làm bạn chung kết là nó thua sai Ở đây mình Ở đây cái reaction មុនហ្នឹងឃើញឡើងនិយាយអញ្ចឹងខ្ញុំនិយាយប្រហែលដល់ចំពោះខ្ញុំ នៅក្នុងរឿងហ្នឹងអឺដែលពិបាកជាងគេហ្នឹងហើយនៅឈុតងុយទឹក នៅក្នុងបន្ទប់ទឹកបាទអឺខ្ញុំអត់ដែរថតបែបហ្នឹងទេប៉ុន្តែអាហ្នឹងគឺដូចគាត់បាននិយាយអញ្ចឹងជាបច្ចេកទេសនៃតិច និចនៅកាមេរ៉ាថតទេ ប៉ុន្តែមានអារម្មណ៍ថាវាបងប្អូនទស្សនានឹងដឹងហើយថានៅក្នុងស៊ីននឹងវាបែបម៉េចអឺឡើយទៅខាងអត់ចាស់ខាងក្រៅនិយាយណានិយាយអត់ទៅគឺអត់អត់ពាក់តែអាវនិយាយចឹងបានមកអូនយល់តែខាងក្រៅមួយទឹកពាក់អាវអត់ចាអត់ពាក់តែឥឡូវឡើងសុំសួរវិញមួយទឹកពាក់អាវអត់មែនទេគាត់អើទឹកអស់ទឹកអត់មែនទេថាយាអារម្មណ៍ពេលទឹកអីចឹងណាវាដូចគ្នាចឹងណាទាំងសួរចឹងណាតើឥឡូវចូលដល់សំណួរមួយទៀត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 អឺដោយសារអាចថាអាភាពរ៉ូមែនទិកដូចស៊ីនរ៉ូមែនទិកដូចចាប់ដៃចាប់អីហ្នឹងខ្ញុំអត់ដែរលេងពីមុនចឹងទៅពេលខ្លះវាវាយើងលូកទៅដៃដៃយើងធ្លាប់តែអ្នកហាត់កីឡាហាត់ខ្លាច់កូនអីចឹងដល់ពេលទៅលូកទៅវារៀងដៃធ្ងន់ហ្នឹងហើយសំបីទូស្រីក៏គាត់និយាយថាពេលខ្លះខ្ញុំអត់អត់ចង់ធ្វើបែបហ្នឹងដោយសារ ទម្លាប់អាចថាទម្លាប់ដោយសារខ្ញុំលេងកីឡាផងអីផងអញ្ចឹងទៅវាអាចកម្លាំងយើងខ្លាំងហើយមួយទៀតដៃខ្ញុំវារៀងកញ្ញងដោយសារខ្ញុំទម្លាប់អាវងប្រើកញ្ញាម្រាមហ្នឹងហើយអញ្ចឹងត្រូវពេលចិត្តមិនស្អីធ្នមធ្នមណានិយាយទៅលេងជាមួយលេងជាមួយគាត់ពេលខ្លះយកអារម្មណ៍គាត់ដែរដូចចាប់ស្មាឈប់ចាប់ស្មាមួយគាត់ហ្នឹងពេលខ្លះខ្ញុំអត់មានចេតនាថាចាប់ខ្លាំងទេប៉ុន្តែដល់ពេលយើងប៉ះទៅវាដូចភ្លេចខ្លួនវាដូចភ្លេចខ្លួនទៅកម្លាំងយើងទៅអញ្ចឹងហ្មងទៅអូតូម៉ាទិកហ្មងខ្លាំងយកហ្មងបាទ ស្រឡាញ់ចឹងល្អណាស់សុខភាពតែថាយើងសុខភាពល្អនេះយើងរាងកាយមកមួនអស់នៅបងអស់នៅបាទអស់ចាគូស្រីអឺសម្រាប់ខ្ញុំអឺពេលខ្លះបងនឹងអីអយធម្មតា មនុស្សម្នាក់ម្នាក់ តួសម្ដែងអ្នកអ្នកគាត់អត់មានណាគេដែលអត់ខ្ចោះទេណោះតែមានចំណុចខ្វះខាតសម្រាប់ខ្ញុំខ្ញុំខ្វះខាតត្រង់ថាខ្ញុំអត់សូវបកកាយកែវភ្នែក like ពេលខ្លះខ្ញុំត្រូវបញ្ចេញអារម្មណ៍តាមកែវភ្នែកអញ្ចឹងនៅពេលដែលបងស្រីគាត់បង director គាត់ប្រាប់មកខ្ញុំក៏ព្យាយាមធ្វើទៅភ្នែកខ្ញុំពេលខ្លះក៏យើងរៀងអត់សូវមានអារម្មណ៍ចូលអញ្ចឹងណាព្រោះសម្ដែងខ្លាំងបំផុតអាកាយវិការនេះបន្តបន្សំមែនតែភ្នែកហ្នឹងគឺត្រូវតែខ្លាំងមែនតើហ្មងសម្បីតែអារម្មណ៍ភ្ញាក់ផ្អើលអារម្មណ៍រំភើបនឹងឯង ចឹងទៅបងក៏តែងតែប្រាប់គាត់ប្រាប់ណែនាំក៏ដូចជាបរៀនប្អូនបរៀនខ្ញុំឲ្យចេះប្រើភ្នែកបញ្ចេញអារម្មណ៍តាមភ្នែកតែប៉ុណ្្នឹងឯងអឺដល់បែបពិសេសអឺសុំនិយាយមួយទៀតបានអត់បានបានអឺតើតើមួយចំណុចមួយនឹងដែរខ្ញុំក៏អរគុណបងស្រីខ្លាំងដូចគ្នានិយាយទៅពេលខ្លះអឺរៀងបងរៀងរៀងមានអារម្មណ៍ថាអូគាត់គាត់ប្រាប់ទៅយើងក៏ព្យាយាមអញ្ចឹងណាហើយក៏សុំទោសមែនតើដែលព្យាយាមទៅពេលខ្លះអត់បានដូចបំណងរបស់គាត់ សុំទោសមែនតើតែក៏អរគុណខ្លាំងសម្រាប់ការឲ្យខ្ញុំព្រាបខ្ញុំចេះប្រាប់ថាអត់ធ្វើបីធ្វើអារម្មណ៍មិនមិនចឹងណាយើងខ្ញុំទទួលបានចំណេះដឹងថ្មីជំនាញថ្មីយ៉ាងថាធ្វើឲ្យខ្ញុំកាន់តែរីកចម្រើនចំនួនបន្ថែមទៀតនៅក្នុងរឿងមួយនេះខ្ញុំចេះប្រើអារម្មណ៍ច្រើនយំច្រើនអីគឺចេះគ្រៀងច្រើនជំនួនខ្លាំងមែនទេចាអញ្ចឹង director ឃើញគាត់ប្រហែលជារំភើបអត់ទេអរគុណមែនតើអរគុណមែនតើខ្លាំងមែនតើអូខ្ញុំជូន director ជាពិសេសតោះសិទ្ធិពិសេសហ្នឹងហើយ អញ្ចឹងខ្ញុំចង់សូមឲ្យបងទាំងពីរសម្ដែងឈុតឆាកមួយ នៅក្នុងសាច់រឿងហ្នឹងសម្ដែងមួយណាយកមកលេងសម្ដែងក្រៅឆាកតិចមកតែថាសម្ដែងឲ្យឃើញតបតហ្មងទៅឆាកមួយហ្នឹងឲ្យឃើញតបតឥឡូវខ្ញុំតបឲ្យបងឯងហៅព្រោះតែខ្ញុំតោះរហូតទេឥឡូវគាត់ម្ដងគាត់ទៅនិយាយទៅខ្ញុំស្រឡាញ់ទាំងពីរនាក់ហ្មង អត់អីខ្ញុំខ្ញុំឆ្លាញ់ទាំងអស់ឥឡូវគាត់មកខ្ញុំយកខ្ញុំគាត់យកខ្ញុំនឹង show មួយគាត់បង្ហាញគាត់ទាំងអស់គ្នាអូខេអឺខ្ញុំឆ្លាញ់ខ្ញុំឆ្លាញ់ឈុតជីម៉ូតូជីម៉ូតូនៅលើភ្នំអូតែនៅយើងជិះអត់កោតទេយើងអាចធ្វើកាយវិការបានយើងឈប់ឥឡូវឥឡូវឥឡូវឥឡូវខ្ញុំប្រោសិតអីវិញចង់ចង់ចង់ចង់បានឈុតណាជាងខ្ញុំសួរវិញខ្ញុំខ្ញុំផ្ដោតឥឡូវអូខេរបៀបឈុតបែបអបែងរបៀបដូចអអាណិតខ្ញុំនៅពេលដែលបែកកុហកខ្ញុំ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 ចាចឹងធៀមខ្លួនឯណាបាទបាទអើយបើចាំទាំងបរោទាំងអស់បានហើយយើងគ្រាន់តែកាត់កាត់ទៅបានហើយអូខេចឹងអញ្ចឹងខ្ញុំហៅឲ្យណា1 2 3 action មីស្កាយយ៉ាងម៉េចហើយទេសភាពទីនេះធ្វើឲ្យស្កាយបានសប្បាយចិត្តខ្លះទេសប្បាយចិត្តខ្លាំងណាស់គ្រប់ទីកន្លែងឲ្យតែមានឲ្យតែមានលេចនៅក្បែរចុះបើថ្ងៃណាមួយខ្ញុំទុកស្កាយចោលនៅម្នាក់ឯងតើស្កាយនៅតែបន្តការសប្បាយបែបនេះរហូតមែនទេ បើធ្វើតែហេតុទៅបាត់ណាវាមិនមែនជារឿងដែលធ្វើខ្ញុំអត់សប្បាយចិត្តទេប៉ុន្តែកុំឲ្យតារាយផ្ដាច់តំណងពួកយើងហ្នឹងបានទេតែខ្ញុំដឹងមុនទេថាហេតុអត់ធ្វើចឹងទេត្រូវអត់ខ្ញុំនិយាយត្រូវអត់បាទត្រូវអីនិយាយចឹងរាជឯឲ្យខ្ញុំឲ្យឥឡូវហ្នឹងខ្ញុំជាប្រពន្ធរបស់រាជឯទាំងខ្លួនទាំងបេះដូងខ្ញុំឲ្យទៅរាជអស់ហើយរាជមិនកាត់សុំខ្ញុំរៀបការខ្លះហីអ្ហ៎ យើងគួរតែបន្តនៅបែបនេះរហូតទៅតើ Sky ព្រមទេហេតុអីទៅរាជ ខ្ញុំធ្វើលេងសើចមែនអត់ទេខ្ញុំមិនបានទុកស្កាយលេងសើចទេទុកធ្វើកដរអារម្មណ៍ឲ្យខ្ញុំសុំទោសណា Patron Ten. trời thằng mình ក៏មកស្រក់ចេញណាកុំឲ្យហូរទឹកហ្មងហ្នឹងខ្ញុំគុំយកមកកើតកុំអីហូរមកដែរណាចាំបានវារំមិនដែរមិនសិនជាខ្ញុំប្រយ័ត្នទៅកាន់អូនជូលីចឹងបេះដូងដុតជូតទូចនេះវាអូយខ្ទេចហ្មងជួយចាប់ណាតែគេមានប្រពន្ធណា គឺយើងដឹងហើយថាគេមានប្រពន្ធតែថាយើងអស់លីងឲ្យអស់លីងហ្នឹងអស់មួយចង់ក្រោយមួយទៀតរត់តែពិសេសជាងមិញទៀតចង់ដឹងហ៎ខ្លាចមានអារម្មណ៍បេះដូងមានអារម្មណ៍ថាអឺគាត់គាត់លេងកសែភ្នែកហ្នឹងធ្វើបេះដូងបឹបបឹបបឹបបឹបអូយអៀនណាអត់ទេខ្ញុំខ្លាចគាត់ហ្មងអត់ខ្ញុំតែបាយជិះទៅនោះ អូខេស្អាតខ្ញុំស្អាតទេខ្លាចខ្ញុំស្អាតជាងខ្ញុំខ្លាចបងសួរសំណួរខ្ញុំហ្នឹងឯងបងថាកាន់តែពិសេសហ៎អូហាក់ឥឡូវបងមកសម្ភាសមិនឲ្យខ្ញុំសួរអត់តែពិសេសទេបងប្អូនបេះដូងលុកដាក់លុកដាក់ឥឡូវអាចដឹងមកណាចាចង់ឲ្យតួប្រុសនិងតួស្រីបដូរតួគ្នាលេអូដងចរិត ដូចជារាប់គូតួស្រីធ្វើជាប្រុសតួប្រុសធ្វើជាស្រីមើលតកាតែងខ្លួនហ្នឹងទៅណាអូចាជាអាចមែនតើហើយឈុតក៏ជាឈុតដែរយើងពេញចិត្តដែរគេថាយីមិញយើងពេញចិត្តមួយយើងធ្វើមួយទៀតមកអូខេអូខេទៅបានទេទៅបានទេទៅផោះ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 ស្រីដូចនំស្រីអូយហ្នឹងហើយអូខេអូខេខ្ញុំញ៉ាំញ៉ាំឲ្យភ្នែកខ្ញុំឲ្យភ្នែកខ្ញុំអេចេះលេងមកខ្ញុំទៅមិនឲ្យភ្នែកកញ្ញាអញ្ចឹងមិនប្រាំងគាត់ហ៎រីតោះឥឡូវអត់ទេខ្ញុំអូខេតោះឥឡូវឥឡូវបោះហើយខ្ញុំរាប់ឲ្យឈុតណាធៀមឲ្យអស់ណាបាទបាទអូខេតោះអូខេអូខេ1 2 3 action Sky. Sky. like hồi nãy đó. Nhắm mắt sai gì? À, chơi em biết sai vậy. Ri, ní, bom rồi anh ông tê à? Mình phải gì về vậy tụi nó Sky. Đừng trâm là Sky sẽ áp tới ban này. Ní sầm rồi bắt Sky. Thôi vợ ấy riết ញាប់ញ័រខ្លាំងណាស់នេះ Sky ខ្លួនឯងមិន Sky ខ្ញុំមិនរេអុយទូបងច្រឡំខ្ញុំមានតើបងប្អូននៅទូបងអត់ខ្ញុំចង់ចូលគាត់ខ្ញុំចេញហីគាត់ខ្ញុំចេញហីខ្ញុំមិនចឹងអូខេអូខេតោះតោះតោះតោះតោះតោះកុំដែរកុំដែរប្រមចាប់ប៉ុណ្ណឹងទៅជាប់ចឹងមកតោះសម្រាប់របស់ Sky ពិតជាស្អាតខ្លាំងណាស់នៅក្នុងឈុតនេះ Sky មកទៅដូចជាទេពអសរអញ្ចឹងនេះ រីចង់ធ្វើអីហ្នឹង Sky Sky មកមុខមកខ្ញុំនឹងធ្វើឲ្យ Sky មានក្តីសុខក្តីសុខយ៉ាងម៉េចក្តីសុខក្នុងយប់នេះអូអៀងអូអៀង Sky កុំធ្វើចរិតបែបនេះប្រយ័ត្នត្រូវបាត់អូ my god ចេញទៅជាប់ហើយ អរេនិយាយបែបនេះនេះគឺជាសម្លេងប្រុសប៉ាន់ប៉ាន់ប៉ាណាអូជិះសិនខ្លួនហ្មងបងប្អូនដូចដឹងអរេខ្ញុំខ្ញុំឈាមរៀនតាមបងដែរដែរថោអរប្រៀនតោះជួយឯងប្រៀនអរេគាត់គាត់បរៀនទូស្រីបែងបរៀនខ្ញុំតោះតោះតោះអ្នកពិសេស បងប្អូនអ្នកពិសេសតន្ទឹងចាំបងប្អូនគ្នាហើយគឺវគ្គនេះគឺសបាយហ្មងសបាយកັບសេរីហ្មងដល់វគ្គ game របស់យើងទាំងអស់គ្នាយេអត់ដឹងអីណាចិត្តអីដឹងអីចិត្តដល់ទីកសុប្រាយហ៎តែណានឹងមកឯងដឹងប្រាប់ហ្នឹងមួយណាតែថា game របស់យើងគឺតោះ game របស់យើងគឺ យើងមានกระดาษមួយសន្លឹកនិយាយទៅយើងមានច្រើនតែមួយឯងអឺយើងឲ្យយើងចែកក្រុមជាពីរអញ្ចឹងធ្វើម៉េចនេះយកกระดาษនេះហើយលក្ខណៈថាយើងដាក់ទៅមាត់ហើយដើម្បីប៉ះទៅប៉ះសេប៉ះសេសុខប៉ះសេអូខេតាអញ្ចឹងយើងផ្ទេឲ្យដៃគូម្ខាងទៀតតែកុំឲ្យធ្លាក់តធ្លាក់ចាញ់ឯងអូខេអញ្ចឹងណាញុំញុំមួយមកឯងមែន មកមួយទូផងអញ្ចឹងមួយតួយើងវិធីកមកវិធីកមកដូរនេះគ្នាហីហេតោះអញ្ចឹងលក្ខណ្ឌណាឈ្នះតាមក្រោយតែយើងផ្ទៀងនីតិអញ្ចឹងសហការីជួយផ្ទៀងនីតិអូខេឥឡូវខ្ញុំខ្ញុំយកប្រវោមកខ្ញុំថើបហើយបន្តគាត់ហើយគាត់ដាក់ចាននេះទៅហ្នឹងហើយចឹងខ្ញុំអោង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 Ai, tirou moeda, tirou moeda. Ai, tirou moeda, tirou moeda. Duyên bị má Trời bạn Duyên Ờ, ôi <laughs> sấy <laughs> Nhá Xanh rồi <laughs> Một lần bắt bao người hỏi Một បងអើយធៀមទឹកធៀមអីខ្ញុំផងទុកទៅគួពេជូតមាត់ជូតអីចឹងអូទៀតអើយងប់ហើយលេងមកជិះទូទូស្រីបបោមកកំហងអេមកយកមកតានឿននឿនអូអីទីនអូខ្ញុំតាតាតាតែឡើយមកត្រូវមិនត្រូវវិញមែនខ្ញុំមិនធ្វើមិនអត់ចាស់លេងមកតាតា okay ờ, ờ, ok là là cái chữ xâm hộp ở chiến đó ok Đó, ok ta à ờ, muối bí bay ok ôi anh chậm nhưng mà sáng thì sáng tranh mà một không sao không sao bao giờ vậy thôi đấy vậy thôi mà đó đó tập muối mình bật cái này cho mình tôi mấy cái này ui ô à ô ôi nhưng mà chết vượt đấy vượt vô vượt vô ô ờ ờ ờ ờ ờ ờ ờ ờ ờ ờ ờ Yeah. Chị Huy thanh ngón răng ấy. Mà một từng. Ở đây ở ចំពោះខ្ញុំខ្ញុំគិតថាគាត់គាត់ប្រើកសែភ្នែកខ្លាំងពេកហ្នឹងហ្នឹងពេលគាត់មើលសម្លឹងទៅគឺធ្វើអារម្មណ៍គាត់ពុះគីជ្រោចឹងទាំងទាំងហ្នឹងឲ្យធ្វើអត់ចេញចោល នៅមានអីផ្សេងមួយទៀតថ្ងៃហ្នឹងណាប្រពន្ធមកមានប្រពន្ធមកមានប្រពន្ធណាមានអត់មើលទេ មានប្រពន្ធហើយឯងគួយណាខាត់មកតិចមកប្រពន្ធគេកាន់គេណាគេមានប្រពន្ធអឺសួរធ្វើពើនេះមានណាតាសម្រាប់គេទៅយួរប្រពន្ធមករៀបមកក៏មកខ្សឹបខ្សឹបក៏អត់ប្រាប់មកគេក៏ប្រាប់ខ្ញុំមួយទេ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 ជម្រាបសួរបងគ្នានៅនេះថាអត់មានប្រពន្ធចឹងណានិយាយលេងតើខូចនិយាយលេងនិយាយលេងសោះតោះណែនាំខ្លួនទៅទស្សនិកជនអូខេតោះចាជម្រាបសួរខ្ញុំឈ្មោះផាណុតជាតួអង្គពេជ្រនៅក្នុងរឿងស្នេហាល្ងងបុកល្ងងចា រូបរាល់ឈ្មោះ not ដាក់ដាក់ឈ្មោះពេជ្រមកត្រូវមួយតកោខ្ញុំពេជ្រផានុតហ្មងចំណែកតកោអូហ៎ធីមផងដែរអរេខ្ញុំធីមណាគេខ្ញុំធីមប្តីច្រឡំចឹងខ្ញុំម្នាក់ឯងហ៎អូយខ្ញុំគ្នាក៏បានដែរ ទៅគេប្រពន្ធអត់កាន់អីមកហើយគាត់ចិត្តតិចទេតែយើងលេងលេងតែណោះយើងគ្រាន់តែនៅក្នុងគ្រឿងតែសួរហ្មងណាចង់សួរថាបើសិនជារឿងនេះរឿងពិតហើយយើងគឺជាតួអង្គពិតនៅក្នុងរឿងហ្នឹងចង់ធ្វើអីទៅស្រីដីយើងស្រីនេះឯងប្តីឯងនេះបើជាអារម្មណ៍ខ្ញុំពិតហ្មងណាដោយអត់អាចបន្ទោមនុស្សស្រីបើប្តីខូចថាខ្ញុំនឹងប្អូនស្រីហ្នឹងឯងមើល ខ្នងហើយទៅបន្តគ្នាមិនចឹងចាំបាយអត់ធ្វើអីខុសណាស់ខាងនោះខ្ញុំថាខ្ញុំសេរីប្តីចេញហ្មងហេបកកែសេរីប្តីទៀតមែនខ្ញុំបងគឺមានពិធីសេរីផ្សេងសេរីបាច់ទេណចុះបងស្រីមកមានអារម្មណ៍មិនដែរពេលដែលដឹងថាប្តីមានស្រីអញ្ចឹងបើមានអារម្មណ៍មិនបើជាជីវិតពិតវិញណាគឺមិនបាច់ទទួលយកខ្លាំងណា ព្រោះប្តីបើក្នុងសាច់រឿងហ្នឹង គឺថាប្តីគឺសែនល្អស្វីតមហាសែនស្វីតហ្មងសឹងថាអារម្មណ៍មួយគាត់ថានឹកស្មានដល់ថាគាត់អាចមានស្រីខាងក្រៅហ៎អើពេលប្រពន្ធពោះធំចំបាច់តាំងពីជើងអោបថើបស្រឡាញ់ប្រពន្ធណាធ្វើមែនប្រុសណាក្បិតក្បិតអើយគាត់ស្រឡាញ់នឹងពីរតើស្រឡាញ់ប្រពន្ធហ្នឹងស្រឡាញ់ស្រីបាទបាទនិយាយទៅក៏ប៉ុន្តែខ្ញុំអត់ចង់ធ្វើអញ្ចឹងដោយសារ ខ្ញុំបេះដូងខ្ញុំហ្នឹងណាខ្ញុំគិតខ្លួនឯងចឹងមិនអត់ខុសទេបេះដូងយ៉ាយ៉ាខ្ញុំចង់ចែករំលែកក្តីស្រឡាញ់របស់ខ្ញុំទៅឲ្យគាត់ដែរព្រោះអីគាត់តាមស្រឡាញ់ខ្ញុំយូរហើយតាំងពីនៅរៀនមកចឹងហើយតែមានអារម្មណ៍ថាខុសតែព្រោះវាខុសហើយណោះហ្នឹងហើយខ្លួនឯងខុសបាទវាខុសខុសហើយតែអានឹងជាការចែករំលែកដូងគេថា follow your heart ចែករំលែកចែករំលែកបើបងឯងគេចែករំលែកចឹងគេថាបេះដូងមនុស្សយើងមាន4ថតចឹងដាក់បាន4នាក់នេះ ផងមែននេះតែពីរនាក់ទៀតអីដល់គេអីឈើអត់ចង់ឡើងកាត់ដែរយើងខ្លួនស្អាតចង់ចង់ឡើងកាត់ដែរដូចមុខសេដល់ហើយតាំងហ្វូនមកមុខសេដល់ហើយអត់ទេអត់ទេអូសេតម៉ែនណាគាត់ទៅបុំហ្មងតបដីតបដីបាត់ហ្មងទឹកមុខគាត់ទៅជាការសំដែងសំដែងណាលើសួរតទៀត ខេអូខេអញ្ចឹងជាចុងក្រោយចង់ឲ្យ director ទាំង3បង្ហាញ ចំណាប់អារម្មណ៍ទៅកាន់ទស្សនិកជនទាំងអស់គ្នាគេចាប់ផ្ដើមពីប្រពន្ធតាមណាប្តីមុនអូប្តីតោះតែគេក៏បានដែរតោះអូខេអឺជាចុងក្រោយខ្ញុំបាទឡើងបញ្ញាក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងគ្នាដែលតែងតែគ្រប់គ្រងនៅក្នុងអឺផលិតកម្មសាសនាហ្វៀមកន្លងមកខ្ញុំបាទក៏សូម ជូនពរទៅដល់ពុកម៉ែបងប្អូនទាំងគ្នាឲ្យជួបតែ សុខសុវត្ថិភាពធ្វើដំណើរទីទីឆ្ងាយប្រកបដោយសុខសុវត្ថិភាពជាពិសេសជាឆ្ងាយពីគ្រឿងញៀនអូខេមានប៉ុណ្ណឹងអូខេប៉ាអរគុណច្រើនបងប៉ាប៉ាពិសេសដល់ឥឡូវនេះខ្ញុំសម្រាប់នេះខ្ញុំវិញចាឲ្យ មានតែពាក្យពេចខ្លះខ្លះចាសម្រាប់ជូនជាសារជូនទៅផ្ញើជូនអញ្ចឹងណាហ្នឹងហើយមែនតើទៅរឿងដែលពួកខ្ញុំសម្ដែងហ្នឹងគឺក៏លាយឡំជាមួយនឹងអ៊ីតមានច្រើនរសជាតិវាឆ្លុះប្រចាំងពីតតិភាពប្រចាំថ្ងៃរបស់យើងเนาะអញ្ចឹងឲ្យគ្រាន់តែចង់ឲ្យបងប្អូនទាំងគ្នា បានឃើញថាអូសកម្មភាពបែបណាឬក៏ទង្វើបែបណាដែលមិនល្អឬក៏អត់ល្អអញ្ចឹងគួរតែកុំ ធ្វើតាមអីចឹងទៅតែប៉ុណ្្នឹងឯងហ្នឹងហើយគ្រាន់តែចង់ឆ្លុះបញ្ចាំងឲ្យឃើញប៉ុណ្្នឹងឯងហើយសម្រាប់នាងខ្ញុំវិញក៏សូមអរគុណដល់ពុកម៉ែបងប្អូនអ្នកគ្នាដែលតែងតែស្រឡាញ់ក៏ដូចជាគាំទ្រនៅឲ្យនឹងឲ្យរឿងគ្រប់រឿងរបស់ផលិតកម្មរបស់សាស្ត្រាទាំងអស់ដែរហើយក៏សូមឲ្យបងប្អូនទាំងគ្នាជួយគាំទ្របន្តទៀតណាហើយអរគុណខ្លាំងមែនតើឲ្យជូនពុកពុកម៉ែបងប្អូនទាំងគ្នាប្រកបរបរទទួលទានមានបានឲ្យសុខភាពល្អណាហើយយើង ធ្វើដំណើរទីទីចិត្តទីឆ្ងាយប្រកបដោយសុខសុខភាពចា៎ចាអរគុណច្រើនអូដល់ហើយក្រោយគេណោះអឺខ្ញុំនិយាយទៅដូចតែគាត់ដែរអញ្ចឹងសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានជួយគ្រប់គ្រងភាពយន្តខ្មែរយើងដល់សល់សប្តាហ៍នេះចាអរគុណចាអញ្ចឹងយើងខ្ញុំទាំងអស់គ្នាក៏សូមអរគុណពុកម៉ែបងប្អូនដែលតាមដានទស្សនា Q&A របស់សាស្ត្រាហ្វៀមពីដើមរហូតដល់ចប់ អញ្ចឹងយើងខ្ញុំទាំងអស់គ្នាក៏សូមអរគុណសូមជម្រាបលាពុកម៉ែបងប្អូនក៏ព្រមនេះដែរអរគុណអរគុណបងពីអូខេលាបាយបាយ